តើអ្នកដឹងទេថាស្ត្រីមានចំនួនតិចជាង1ក្នុងចំណោម3នាក់ស្ថិតនៅមុខតំណែងជាអ្នកគ្រប់គ្រង។ ហើយយុវជនក្នុងទូនាទីជាអ្នកគ្រប់គ្រងនៅមានអត្រាចំនួនតិចផងដែរតើធ្វើយ៉ាងណាដើម្បីលើកស្ទួយស្ត្រីនិងយុវជន នេះជាអ្វីដែលយើងអាចធ្វើបានផ្ដល់ឱកាសនិងសិទ្ធិអំណាចដល់ស្ត្រីនិងយុវជនដោយសមធម៌និងតម្លាភាពលើគ្រប់រូបភាពដូចជាសេដ្ឋកិច្ចនយោបាយនិងវប្បធម៌លើកកម្ពស់ស្ត្រីនិងយុវជនក្នុងការរួមចំណែកទទួលខុសត្រូវនិងសេចក្តីសម្រេចចិត្តនានាក្នុងសង្គមគ្រួសារនិងសង្គមជាតិ អនុម័តនិងពង្រឹងគោលនយោបាយបទកថាគតិយុត្តនានាសម្រាប់លើកកម្ពស់សមភាព Gender និងយុវជន។